បិទដានយន្តហោះនេប៉ាល់ដឹកអ្នកដំណើរជាង20នាក់ក្រុមហ៊ុនអាកាសចរ Dara Air របស់ប្រទេសនេប៉ាល់បានអះអាងថាយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានបាត់ដាន កាលពីព្រឹកថ្ងៃទី29ខែឧសភាឆ្នាំ2022រួមជាមួយមនុស្សសរុបចំនួន22នាក់នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ Channel New Asia យន្តហោះប្រភេទ Twin Otter បានហោះចេញពីទីក្រុងប៉ូខារ៉ាភាគខាងលិច នៅម៉ោង9:55នាទីព្រឹកម៉ោងនៅក្នុងស្រុកក្នុងគោលបំណងទៅកាន់ស្រុកចំសុំប៉ុន្តែភ្លាមភ្លាមនោះបានបាត់បង់ការតាក់ទងជាមួយមន្ត្រីគ្រប់គ្រងផ្លូវអាកាសលោកស៊ូដាសានបាត់តូឡាអ្នកនាំពាក្យក្រុមហ៊ុន Dara Air បានប្រាប់ទីភ្នាក់ងារ AFP ថា មានអ្នកដំណើរ19នាក់នៅលើយន្តហោះរួមនឹងសមាជិកនាវា3នាក់ទៀតខណៈយន្តហោះដែលហោះហើរក្នុងរយៈពេល15នាទីមួយនេះ បានបាត់ការតាក់ទងជាមួយពោមអាកាសយានដ្ឋានភ្លាមភ្លាមបន្ទាប់ពីហោះឡើងលោករ៉ាមេថាប៉ាដែល ជាមន្ត្រីប៉ូលីសបានបញ្ជាក់ថារហូតមកទល់ពេលនេះមិនមានព័ត៌មានអំពីយន្តហោះ Twin Otter នៅឡើយទេហើយការស្វែងរកកំពុងតែដំណើរការ លោក Fanindra Mani Pokharel ជាអ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងយ៉ាងដូចនេះថាឧទ្ធម្ភិកយៈពីរគ្រឿងត្រូវ បានដាក់ពង្រាយសម្រាប់ប្រតិបត្តិការស្វែងរកប៉ុន្តែលោកអះអាងថា ភាពមើលឃើញមានកម្រិតទាបហើយអាកាសធាតុអាក្រក់ទំនងជារៀងរាំងដល់ប្រតិបត្តិការស្វែងរក ប្រទេសនេប៉ាល់បានកំណត់ត្រាសុវត្ថិភាពផ្លូវអាកាសខ្សោយដោយសារតែការហ្វឹកហ្វឺននិងការថែទាំមិនគ្រប់គ្រាន់។ សហភាពអឺរ៉ុបបានហាមឃាត់ក្រុមហ៊ុនអាកាសយោនេប៉ាល់ទាំងអស់ចេញពីដែនអាកាសរបស់ខ្លួន ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាពហើយប្រទេសនេះក៏មានផ្លូវរត់ដាច់ស្រយាល និងពិបាកបំផុតរបស់ពិភពលោក ដែលនៅខាងមុខកំពូលភ្នំដែលគ្របដណ្ដប់ដោយព្រិលជាមួយនឹងវិធីសាស្ត្រដែលបង្កបញ្ហាប្រឈមសម្រាប់អ្នកបើកជំហោះជំនាញចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។